កាន់តែក្តៅឌីសូនីតាផ្ទុះប្រតិកម្មក្រោយតារាស្រីម្នាក់វែកញែករឿងអេលិចសូរ៉ាមិនមែនជាឪពុកកូនស្រីនាងតារាចម្រៀងនិងជាតារាសម្ដែងអ្នកនាងឌីសូនីតាចេញមុខប្រតិកម្មតបភ្លាមភ្លាមទៅកាន់តារាស្រីមួយរូបដែលធ្វើការវែកញែកពាក់ព័ន្ធទៅនឹងជីវិតឯកជនរបស់នាងដោយបានលើកឡើងថាអតីតស្វាមី លោកអេលិចសូរ៉ាមិនមែនជាឪពុកពិតប្រាកដរបស់កូននាងនាពេលបច្ចុប្បន្ននេះឡើយ។ តារាសម្ដែងនិងជាតារាបង្ហាញម៉ូដមួយរូបបានធ្វើការចែកចាយនៅព័ត៌មានក្នុងស្រុកមួយដែលបានចុះផ្សាយអំពីជីវិតឯកជនរបស់អ្នកនាងឌីសូនីតាដែលរស់ឈ្មោះជាស្ត្រីមេម៉ាយយ៉ាងរឹងមាំក្រោយពីចែកផ្លូវគ្នាជាមួយនឹងលោកអេលិចសូរ៉ាអស់រយៈពេលប្រហែលឆ្នាំមកនេះទំនងជាបានដឹងអំពីរឿងរ៉ាវនៃទំនាក់ទំនងคล้ายៗរវាងឌីសូនីតានិងអេលិចសូរ៉ាតារាស្រីរូបនោះក៏បានលើកឡើងដោយចង់ឲ្យមានការបកស្រាយឲ្យបានច្បាស់អំពីរឿងមួយនេះ។ ដើម្បីបញ្ចប់ការយល់ច្រឡំពីមហាជនខណៈពេលដែលមានអ្នកខ្លះលើកឡើងចំចំថា លោកអេលិចសូរ៉ាមិនមែនជាឪពុករបស់កូនឌីសូនីតានោះឡើយការវិនិច្ឆ័យខាងលើនេះបានធ្វើឲ្យអ្នកនាងឌីសូនីតាហាក់មិននៅសងក្នុងពេលដែលមិត្តភ័ក្តិនិងគ្រួសាររបស់នាងឆាតមកសាកសួរអំពីបញ្ហានេះស្ទើរតែផ្ទុះទូរស័ព្ទទៅហើយទើបនាង បានសម្រេចចេញមកបកស្រាយឲ្យមហាជនបានដឹងតែម្ដង។ តារាចម្រៀងអ្នកនាងឌីសូនីតាបានចេញមកបកស្រាយតាមរយៈការបង្ហោះនៅលើបណ្ដាញសង្គមថាថ្ងៃនេះទូរស័ព្ទខ្ញុំចិត្តផ្ទុះដោយសារតែសារជាច្រើនផ្ញើមកមើលហើយក៏ស្លុតចិត្តជាពិសេសលឺម្ដាយទាំងសងខាងរបស់ពួកខ្ញុំឆាតមកខ្ញុំមានអារម្មណ៍ថាខុសធ្ងន់ទៀតហើយដែលធ្វើឲ្យពួកគាត់ពិបាកចិត្តដោយសារទង្វើរបស់ពួកខ្ញុំ អ្នកនាងបញ្ជាក់ថាមានមនុស្សជាច្រើនចង់ដឹងរឿងរបស់ពួកខ្ញុំ ហើយពួកខ្ញុំមិនទម្លាប់ យករឿងដែលអវិជ្ជមានបង្ហាញនៅលើបណ្ដាញសង្គមទេ ពួកខ្ញុំខំស្ងាត់កន្លងមកក៏ដោយសារតែគិតថារឿងរបស់ពួកខ្ញុំអ្នកណាខុសឬអ្នកណាត្រូវក៏ជារឿងរបស់ពួកខ្ញុំជីវិតពួកខ្ញុំ ការពិតបែបណា ទោះបីជា បង្ហាញឬក៏មិនបង្ហាញឲ្យគេដឹងក៏នៅតែជារឿងរបស់ពួកខ្ញុំ ពួកខ្ញុំអ្នកជួបពួកខ្ញុំអ្នកដោះស្រាយចម្លែកអីតែបងស្រី នោះយករឿងរបស់ពួកខ្ញុំមកវែកញែករកហេតុផលអ្នកនាងឌីសូនីតា បញ្ជាក់បន្តថា បងស្រីខ្ញុំនិយាយត្រង់ខ្ញុំមិនដែលមានរឿងជាមួយបងស្រីសូម្បីតែម្ដងទោះបីជាកន្លងមក បងបានធ្វើអ្វីខ្លះនិងនិយាយអ្វីខ្លះដាក់ខ្ញុំក៏ខ្ញុំមិនមកដែរហើយបងដឹងថាខ្ញុំដឹងរឿងមកពីណាទេគឺបងប្រុសជាអ្នកប្រាប់ខ្ញុំហើយឲ្យខ្ញុំស្ងាត់រហូតមកដល់ពេលនេះពេលដែលពួកខ្ញុំបញ្ចប់ទំនាក់ទំនងជាង1ឆ្នាំមកហើយបងក៏វាយប្រហារខ្ញុំចំមុខតែម្ដង បងស្រីនិយាយមក ហាក់ដឹងច្បាស់ថាជីវិតពួកខ្ញុំទាំងពីរនាក់បានជួបរឿងអ្វីខ្លះអញ្ចឹងនៅមកភ្ជាប់ប្រធានបទកូនស្រីខ្ញុំចូលទៀននាងបន្តថាខ្ញុំបញ្ជាក់ប្រាប់បងដោយបើកចំហ ដែលចុះថាទោះកូនខ្ញុំឪពុកជាអ្នកណាក៏ជារឿងរបស់ខ្ញុំសំខាន់ពួកខ្ញុំទទួលនិងប្រឈមមុខទៅថ្ងៃមុខជាមួយគ្នាបែបណាពួកខ្ញុំបានដើរតួនាទីធ្វើជាឪពុកម្ដាយគេបានដោយល្អកម្រិតណា ដោយមានទំនួល ខុសត្រូវបែបណាបន្ទាប់ពីការខ្វែងគំនិតគ្នា មានរឿងជាច្រើនដែលកើតឡើង នៅក្នុងជីវិតពួកខ្ញុំ ពួកខ្ញុំក៏សម្រេចចិត្តបញ្ចប់បញ្ចប់ដោយស្ងៀមស្ងាត់ដោយអភ័យដោយសន្តិវិធី ដោយអស់ចិត្តហើយមិនព្យាយាម លាតត្រដាងទេ ព្រោះគិតដល់កូនហេតុអ្វីពេលនេះ បងទៅតែបើកកាយវែកញែងខ្ញុំគិតថា បងជាម្ដាយគេមួយរូបបងគួរតែយល់ក្នុង នាម ជាម្ដាយ តែបងមើលទៅហាក់ដូចជា ចង់បានអ្វីម្យ៉ាងទាំងដែលមិនមែនជារឿងរបស់បងអ្នកនាងឌីសូនីតាបន្តទៀតថាបងនិយាយមក ហាក់ដូចជាទៀមទាយុតិធធឲ្យបងសូរ៉ាទាំងដែលបងមិនបានដឹងហេតុផលពួកយើងទាំងពីរនាក់ឲ្យច្បាស់នៅឡើយបងគិតតែប៉ុណ្នេះចុះជីវិតមួយនេះវាមិនស្រស់បំព្រងដូចអ្វីដែលយើងគិតនឹងបងទេគ្មាននរណាម្នាក់ចង់មានរឿងឲ្យឈឺក្បាលទេ ពួកខ្ញុំក៏មិនទម្លាប់ចង់ល្បីដោយសាររឿងមិនល្អដែរពួកខ្ញុំមកដល់ដំណាក់កាលនេះមិនមែនតិចដងទេដែលពួកយើងព្យាយាមផ្សះផ្សាគ្នារកចំណុចកណ្ដាលដើម្បីបន្តប៉ុន្តែជីវិតពួកខ្ញុំក៏វាមិនដូចអ្វី ដែលមហាជនក៏ដូចជាបងស្រីគិតរឿងពួកខ្ញុំ វានៅតែជារឿងពួកខ្ញុំដដែលទោះបីបងគិតថា ដឹងច្បាស់ក៏នៅតែមិនច្បាស់ មនុស្សពីរនាក់បើសុទ្ធតែជាអ្នកត្រូវក៏មិនបែកបាក់គ្នាដែរវាមានហេតុនិងផល ហើយហេតុផលទាំងនោះ គឺនៅតែជារឿងផ្ទៃក្នុងរបស់ពួកខ្ញុំ សំខាន់ថាតើយើងរើសផ្លូវមួយណាដែលជាជំរើសល្អសម្រាប់រវាងគ្នានឹងគ្នា មកដល់ពេលនេះខ្ញុំមិនដែលនិយាយថាអ្នកណាត្រូវអ្នកណាខុសដឹងតែម្យ៉ាងគឺបញ្ចប់ទំនាក់ទំនងរួចហើយ។ បងសូរ៉ាជាមនុស្សម្នាក់ដែលមិនទម្លាប់និយាយរឿងអវិជ្ជមានរបស់ខ្លួនទៅកាន់ក្រុមគ្រួសារទេព្រោះគាត់ស្រឡាញ់ម្ដាយគាត់ណាស់ហើយដោយសារតែបែបនេះទៅពួកខ្ញុំក៏មិនចង់បង្ហាញពីរឿងអវិជ្ជមានមួយចំនួនទៅកាន់ពួកគាត់ដែររឿងរបស់ពួកខ្ញុំ មួយចំនួនសូម្បីតែអ្នកម្ដាយពួកយើងក៏មិនដឹងផងបញ្ជាក់ចាប់ពីពេលនេះម៉ងនេះកូនខ្ញុំ ជាកូន របស់ឌីសូនីតា តែម្នាក់មិនមានឪពុកទេ បងសូរ៉ាក៏មិនត្រូវជាអ្វីនឹងកូនខ្ញុំ ហើយនឹងខ្ញុំដែរកូនខ្ញុំគ្មានឪពុកតាំងពីដើម សូមបញ្ចប់ប្រធានបទម៉ែកូនខ្ញុំទៅ កុំធ្វើឲ្យពួកខ្ញុំคล้ายទៅជាជនជាប់ចោតទៅវិញ ខ្ញុំឈឺកន្លងមក គ្រប់គ្រាន់ពេកហើយបញ្ចប់ទៅ